ករណីមាន សំណួរមួយប្រកេនលោកម្ចាស់សូមលោកម្ចាស់ជួយបកស្រាយផងករណីកូណា បានបែកគ្នាហើយនៅតែនឹកគាត់ ទាំងដឹងថាគាត់មាន ថ្មីហើយកូណាក៏មានថ្មីដូចគ្នាតើខុសដែរទេអឺសភាវៈរបស់ចិត្តនឹងវានៅនឹកអញ្ចឹងវាជារឿងធម្មតាព្រោះធ្លាប់ មានអបធ្លាប់មានអនុសាវរីយ៍ធ្លាប់អីហ្នឹងឲ្យភ្លេចមិនកើត ប៉ុន្តែគ្រាន់ថាយើងកុំបណ្ដោយឲ្យវាធ្លោះធ្លោយរហូតដល់ប្រព្រឹត្តខុសច្បាប់ខុសទម្លាប់អីប៉ុណ្ណឹងប៉ុន្តែត្រឹមតែមកនឹកហ្នឹងវា ធ្វើម៉េចធម្មតាចឹងទៅហើយក៏ប៉ុន្តែមិនបានន័យថាបណ្ដោយទេទទួលស្គាល់ការពិតថាវានឹកអញ្ចឹងតែយើងក៏បីព្យាយាម ធ្វើអីដែលវាមាន ប្រយោជន៍ជាងនឹងយកពេលវេលាទៅគិតរឿងអីដែលមានប្រយោជន៍ទៅយូរយូរទៅវាធម្មតាហើយ គ្រប់យ៉ាងទូវាធ្លាប់ក្តៅប៉ុណ្ណាក៏ដោយឆ្លងកាត់ពេលវេលាវាគង់តែជែកទេចិត្តនឹងដូចគ្នាចឹងដែរហ្នឹងហើយយើងបដូរការនឹកនឹងទៅជាអនុគ្រោះបដូរការនឹកនឹងទៅជាមេត្តាបដូរការនឹកដោយរាគៈនឹងទៅជាចិត្តមុទិតាឃើញគេសុខនឹងក្រុមគ្រួសារគេវិញអញ្ចឹងទៅណាឲ្យវាទៅជាអញ្ចឹងចុះមិនបាច់ទៅស្អប់វិញទេមិនបាច់ទេឧទាហរណ៍ថា ឥឡូវបែកគ្នាហើយយើងមិនបានគ្នាទេវាចិត្តវានៅតែស្រឡាញ់នៅតែនឹកចឹងតាមតែគំនិត ស្នេហានោះវានៅតែនឹកចឹងបានគ្រាន់ថាគេក៏មាន គ្រួសារហើយយើងក៏មានគ្រួសារហើយក្តីស្រឡាញ់ឲ្យវានៅអញ្ចឹងចុះប៉ុន្តែសូមឲ្យក្តីស្រឡាញ់ហ្នឹងផ្លាយពីស្រឡាញ់ដោយលោភៈឲ្យទៅជាស្រឡាញ់ដោយមេត្តាទៅជាសบายចិត្តឃើញនឹងគេជួបជុំគ្រួសាររបស់គេអញ្ចឹងទៅណាឲ្យឃើញថាមនុស្សដែលយើងស្រឡាញ់ហ្នឹងរស់នៅ សុខដុមរមនាជាមួយគ្រួសារគាត់ទៅចុះហ្នឹងហើយមិនបាច់ទៅ ធ្វើម៉េចឲ្យភ្លេចមិនបាច់ភ្លេចប៉ុន្តែឲ្យចិត្តនឹងคลายពីអាស្រឡាញ់ចង់បានមកអញឲ្យជាស្រឡាញ់ទៅការរាប់អានទៅជាត្រេកអរនឹងគេបានសុខនឹងក្រុមគ្រួសាររបស់គេទៅចោះហ្នឹងហើយខ្ញុំក៏មានពេលវេលាសម្រាប់គ្រួសាររបស់ខ្ញុំចឹងដែរហ្នឹងអញ្ចឹងស្រឡាញ់នឹងមិនអាក្រក់ទេនឹកនឹងក៏មិនអាក្រក់ដែរប៉ុន្តែប្រែคลายពីនឹកចង់បានមកជារបស់អញឲ្យឲ្យការនឹកនឹងទៅជាមេត្តាធម៌ ទៅជានឹកនឹងទៅជាមុទិតាធម៌ត្រេកអរនឹងគេបានសេចក្តីសុខទោះបីគេមិនបានសុខក៏មានបំណងឲ្យគេបានសុខនឹងក្រុមគ្រួសារគេដល់កូនចៅរបស់គេអញ្ចឹងតាហ្នឹងហើយណសុផាណាលោកគ្រូខ្ញុំកណាសូមសួរលោកគ្រូមិនបានជីវិតអ្នកបួសរស់នៅជុំអ្នកបួសដូចគ្នា លោកខ្លះអាងតំណែងធំមិនយល់ចិត្តកូនចៅសោះ គិតតែអញអញចង់ធ្វើម៉េចតាមចិត្តអញម្លេះទៀនម្ចាស់នៅតាមស្រុកស្រែនឹងគឺចំណែនមែនទែនទៀតយាយអីយាយមកចៃមិនមកអីយាយមកចៃយោស្រអានឹងយោអជើងចស្រអីនេះមិនដែលឃើញណាសេអញ្ចឹងយាយមកចៃមកម្ដងម្ដងអាងខ្លួនថាអញ អញមិនមានអ្នកណាស្មើអញចឹងទៀតម្ចាស់សង្ស័យនិយាយស្ដីឯតាមើលទៅយើងនិយាយមកចៃនិយាយស្ដីម្ដងម្ដងអាងខ្លួនថាអញអញមិនមាននរណាស្មើចឹងទៀតម្ចាស់សំណួរនេះសឹងតែអាត្មាមិនបាច់ឆ្លើយហ្នឹងហើយអ្នកទាំងអស់គ្នាអាចមានចម្លើយមែនទេ មើលថ្មសុំឲ្យអ្នកកំពុងមើលនឹងជលក់មាត់ម៉ាត់ម៉ាត់មើលតើគូឆ្លើយមិនហ្នឹងសំណួរអញ្ចឹងសំណួរវាមិនមែនជារឿងបាក់ឆ្លើយទេមែនណាលោកថាលោកជីវិតអ្នកបួសរស់នៅជុំគ្នាជុំជុំអ្នកបួសដូចគ្នាសោះតែតែលោកខ្លះហ្នឹងអាងតំណែងធំមិនយល់ចិត្តកូនចៅគិតតែអញអញចង់ធ្វើតាមតែចិត្តអញនៅតាមស្រុកស្រែហ្នឹងគឺចំណែនគ្នាទាំង មិននៅស្រុកស្រែទេព្រះអង្គហើយមិនដឹងអ្នកសួរនឹងជាកុហកឬក៏ជាអ្នកបួសទេវាចំណែនអត់មាន ស្រុកអត់មានស្រែអីទេ ក្រុងអីក៏ដោយអ៊ីសាហ្នឹងគឺថាវាកើតគ្រប់តែមនុស្សដែលមានការចំណែនធម្មតាអញ្ចឹងហ្នឹងហើយរឿងមាន អ្នកហ្នឹងវាកើតឡើងតាម ជើងស្បង់តែអញ្ចឹង កុហកទៅ ប្រុសទៅ មានអ្នកវាឡើង តាមជើងខោទៅហើយស្រីទៅឡើង តាមជើងសពុតទៅលោកឡើងតាមជើងស្បង់ទៅអានេះចង់និយាយថាមានអ្នកមនុស្សអួតអាងថាខ្លួនឯងវាក្រន់បើនឹងគឺដោយសារវាមានអីបើមនុស្សមិនមានអីមិនហ៊ានក្អេងក្អាងមិនហ៊ានប្រកាន់អញទេហ្នឹងហើយគឺត្រូវតែមានអាងអីហើយ បើគ្មានអីសោះមនុស្សអាងមិនកើតទេឧទាហរណ៍ដូចសម័យពលពតអញ្ចឹងណាដល់គេគេឲ្យសឹកអស់លីងអញ្ចឹងទៅអ្នកធំអ្នកអីគេដកតណែងអស់ឲ្យទៅ ធ្វើស្រែអញ្ចឹងទៅមានអាងអីទៀតកើតអាងអាងអីកើតអាងត្បូងជាប់ឬក៏កុលសីឥឡូវអាងកើតទេអាងឡើងកើតត្មងដូច្នេះពេលដែលអាងអាងហ្នឹងគឺវា คล้ายទៅជាប្រកាន់ថាអញគ្រាន់បើមកពីគិតថាអញនឹងមានអីលើសគេអញ្ចឹងណាលើសអីមានលើសគេតែហោដូចអ្នកសួរលើកមកនោះកុំតែคล้ายជាអ្នកធំមានទៅរឹកអញអញអញ្ចឹងណាបើនៅជាកូនេនទូចទូចយ៉ាងច្រើនគេថារឹងត្អឹងអីប៉ុណ្ណឹងមិនសូវអាងអីទេមិនអញអញអីស្រេចតែអញទេប៉ុន្តែរឹងស្អឹងបដៅម្បានអីចឹងទៅវាគ្មាន ទៅក្អេងក្អាងដាក់ពីណាច្រើនទេ ប៉ុន្តែឡើងទៅគ្រូសូតទៅឡើងទៅ ចាវេទិកាទៅអាហ្នឹងវាអត់មានណាលើអញទៀតម្ដុំហ្នឹងគឺអញហ្នឹងហ្មងអាហ្នឹងវាធម្មតាទេធម្មតាកាលណាបើមានតំណែងមានអីហើយมันមានចំណេះទៅជាមួយផងវាពុលវាទៅជាពុលជាមួយនឹងអាហ្នឹង គ្រប់គ្នាអ្នកមានតំណែងធំក៏ដោយ អ្នកមានចំណេះខ្ពស់ក៏ដោយ ស្រួលមិនស្រួលនឹងឡប់កតុដោយសារតែចំណេះនិងតំណែងហ្នឹងហ្នឹងហើយខ្លះមើលយើងមើលរៀនចប់អនុបណ្ឌិតចប់អីចឹងទៅវាពុលតែជាមួយឯងបណ្ឌិតហ្នឹងអាឈ្មោះបណ្ឌិតហ្នឹងវាពុលអាហ្នឹងនិយាយស្រួលមិនស្រួលហ្នឹង នឹកឃើញតែរឿងអញបណ្ឌិតហ្នឹងអញនិតណាប៉ុន្តែមែនតែនទៅវាគ្មានណាយកបណ្ឌិតទៅស្ងោស៊ីអត់ផងហ្នឹងតែយើងចង់តណែនាំគេយកទៅចំណេះតើយើងយកតែអឺកុលឹះតើយើងយកតែឧបាយតើមានណាយកបណ្ឌិតទៅស្ងោស៊ីអត់ផងណាអានត្រូវការតែម្ដងមកកាលសញ្ញាបត្រម្ដងមកកាលពេលយើងទៅដាក់ពាក្យធ្វើការអីចឹងណា ត្រូវការតែម្ដងមួយកាលតែហ្នឹងទៅ show កន្លែងគេទទួលដើម្បីវាស់ស្ទង់សមត្ថភាពតើតើយើងអាចមានគ្រប់ qualification requirement ឲ្យគេអត់ណាតម្រូវការថាដើម្បីចូលកន្លែងហ្នឹងមានអីខ្លះគេឲ្យសរសេរ resume ឲ្យគេទៅនឹងសរសេរប្រវត្តិរូបការងារប្រវត្តិរូបនៃការសិក្សាដើម្បីទៅដាក់ការងារកន្លែងនេះកន្លែងនោះអាសញ្ញាប័ណ្ណគេត្រូវការតែពេលហ្នឹងទេគេអត់មានត្រូវការពេលនិយាយទេ ពេលបញ្យលពេលបរៀនហ្នឹងអត់អត់ត្រូវការហ្នឹងទៀតទេអត់ទេជាគ្រូក៏ដែរគ្រូហ្នឹងដាក់ពាក្យទៅបរៀនហ្នឹងគឺគេត្រូវការតែពេលទៅដាក់ពាក្យទេហើយនៅពេលដែលបានសិទ្ធថាជាគ្រូហើយហ្នឹងគ្មានអាណាយកសញ្ញាបត្រហ្នឹងមកដើរបង្ហាញទៅសិស្សរហូតអត់ទេឈួតហ្មងប៉ុន្តែអាក្បាលរបស់អ្នករៀនខ្ពស់ភាគច្រើនហ្នឹងវាវាចេះថាតែនិយាយនិយាយទៅគេស្ដាប់មិនបានអាងអញអញចេះអញចេះខ្ពស់ និយាយប៉ុណ្ណឹងស្ដាប់មិនបានអីចេះចេះជេរគេអាល្ងងបដ ாய் នោះសពុលពុលហ្នឹងឃើញអ្នកពុលច្រើនពុលច្រើនអ្នករៀនបាន ខ្ពស់ហ្នឹងក៏ពុលអ្នកបានតំណែងខ្ពស់ហ្នឹងក៏ពុលប៉ុន្តែមិនមែនពុលតែអ្នករៀនខ្ពស់អាអ្នកអត់រៀនខ្ពស់ហ្នឹងក៏ពុលដែរពុលនៅអាល្ងងហ្នឹងហ្មងនិយាយពីពុលយើងនិយាយស្មើភាពពុលដូចគ្នា មានអ្នកគឺមានអ្នកថងអញអត់ចេះហ្នឹងហ្មងអាហ្នឹងក៏ពុលដែរ អានេះមិនមែនពុលមួយសញ្ញាបត្រទេមិនមែនពុលមួយតំណែងពុលមួយអញអត់ចេះហ្នឹងមកហើយឌឺដងប៉ាកែឌឺដងថាអើឯងវាមិនមែនពួកអ្នកប្រាជ្ញដូចណាឯងធ្វើម៉េចពួកយើងវាល្ងងអាហ្នឹងពុលមួយអាល្ងងហ្នឹងឃើញទេហ្នឹងនៅក្នុងមាននេះដែរក្រចឹងដែរមិនមែនទល់អាអ្នកមានបានពុលទេអាក្រហ្នឹងក៏ពុលមួយក្រហ្នឹងឯង អន់ចិត្តទៅតោមនោះទៅបងប្អូនក៏មិនរាប់ឯងធ្វើអីមិនឯងវាក្រគេវាមិនរាប់ឯងវាដូចតែគ្នាមាននេះវានៅ គ្រប់តែកន្លែងហ្នឹងបើថាខុសរឿងគ្នាតែប៉ុណ្ណឹងហ្នឹងហើយយើងកំពុងតែខឹងលោកអាងអញចេះអាងអញចោះហ្នឹងមិនប្រកាសថាយើងអញតូចជាងលោកទេកំពុងតែខឹងហ្នឹងអាងតែឯងចៅតិកា មិនក៏ដឹងថាអញជាមនុស្សដែរអញដូចគ្នាហ្នឹងមានពេលខ្លះចឹងសរុបមកអឺកិលេសនេះកើតគ្រប់គ្នាទាំងអស់ប៉ុន្តែវាតាមអាហាររបស់វាហ្នឹងហើយអូកិលេសហ្នឹងពពុតអត់បានចែកថាកិលេសកើតមួយអ្នកធំហ្នឹងវាធំហ៎ហើយកិលេសកើតមួយអ្នកទូចទូចកិលេសហ្នឹងថាអត់ទេ អត់ផងព្រះអង្គចែកតែបុគ្គលពាលហើយនឹងបណ្ឌិតតែប៉ុណ្្នឹងឯងហើយពាលនឹងបណ្ឌិតហ្នឹងមានគ្រប់តាំងពីពីអាក្រមផុត តាំងពីអាល្ងងផុតឡើងទៅហ្នឹងពាក្យថាពាលម៉ាត់ហ្នឹងណាពាលម៉ាត់ហ្នឹងតាំងពីក្របំផុត តាំងពីអ្នកតូចបំផុតឡើងទៅដល់ធំបំផុត តាំងពីក្របំផុតដល់មានបំផុត តាំងពីអាអ្នកអត់ចេះអសអត់ចេះចំណេញអីសរហូតដល់អ្នកចេះអស់ហ្នឹងក៏មានពេលដូចគ្នាហើយជនដែលមានកតៈជាបណ្ឌិតហ្នឹងគឺថារាប់ទាំងពីអ្នកក្រមផុតដល់មានផុតអឺអ្នកតូចបំផុតដល់អ្នកធំបំផុតហើយអ្នកមិនមាន skill អីហ្នឹងក៏ក៏អាចមានកតៈបណ្ឌិតដែរអត់ចេះអីច្រើនប៉ុន្តែស្ដាប់ពីរឿងខុសត្រូវយល់នឹងហើយឡើងធ្វើសេចក្តីអាក្រក់ធ្វើអំពើល្អ បើនិយាយពីជំនាញស្អីអត់ទេប៉ុន្តែជាតិមនុស្សនឹងមានជាតិជាកតេបណ្ឌិតមានកតេបណ្ឌិតកតេបណ្ឌិតនឹងគិតដឹងតែខុសអត់ធ្វើដឹងតែត្រូវមានប្រយោជន៍ធ្វើប៉ុន្តែអត់មានចំណេញអីច្រើនទេប៉ុន្តែបុគ្គលបែបហ្នឹងមានកតេជាបណ្ឌិតចឹងនៅគ្រប់បកគ្រប់ពួកគ្រប់ស្ថានភាព នៃការរស់នៅពេលបណ្ឌិតមានទាំងអស់អញ្ចឹង វាមិនប្រកាសតែលោកអ្នកធំអញអញហ្នឹងបានមានមាននេះយើងទូចហ្នឹងមិនមានមាននេះអត់ទេយើងកំពុងខឹងលោកហ្នឹងក៏យើងមានមាននេះដែរហ្នឹងហើយនិយាយនេះមិនមែនទៅគ្រប់គ្រងលោកអ្នកធំហ្នឹងឲ្យអញឯងអញឯងចឹងរហូតទេប៉ុន្តែចង់ reflect មកខ្លួនយើងវិញថាអឺវាមួយយ៉ាងម្នាក់ទេយ៉ាងម្នាក់ទេអញ្ចឹងបានផ្ដើមអប់រំដំបូងហ្នឹងគឺចេញពីយើងទៅចង់ចង់ ចង់ឲ្យលោកអ្នកធំនឹងលោកដឹងខ្លួនហើយយើងអ្នកតូចចឹងយើងទៅប្រក្រោបលោកហ្មងមិនបានទេយើងទៅនិយាយខ្លាំងខ្លាំងរត់ទៅដូចចាក់ទឹកលើចាក់សាំងលើភ្លើងចឹងប៉ុន្តែសេចក្តីល្អរបស់យើងប៉ុណ្ណោះទេដែលអាចឲ្យអាអញឯងនឹងលែងអញឯងកើតជាឧទាហរណ៍អាត្មាផ្ទាល់ខ្លួនមួយកាលទៅរៀននៅវត្តបល័យនិយាយចំចឹងហ្មងតាចារិកាលោកហៅលោកមកវត្តនឹងអាទាំងអស់ លោកសកតឥឡូវអ្នកសកលហ្នឹងដឹងរៀន93ដល់ឡាលោកមិនដែលហៅពាក្យលោកអីមួយម៉ាត់អានេះអានោះពេញតវត្តចឹងទៅប៉ុន្តែប្រតិលោកល្អទេប៉ុន្តែមាត់លោកអាក្រក់ចឹងប្រតិល្អចង់និយាយថាលោកមិនកំណាញ់មានអីចែកលោកឆានអស់ហើយ នឹងប្រតិលោកចឹងប៉ុន្តែពាក្យសំដីហ្នឹងចេញមកអញហែងអញហែងពេញវត្តដល់លោកបន្តបន្តមកនិយាយចឹងដែរហ្នឹងមានតែពាក្យលបងឯអ្នកខាងក្រោមហៅអ្នកខាងលើលបង ពាក្យលោកម្ចាស់ពាក្យតិគុណពាក្យកណាអត់មានណានិយាយឯកណាមានខ្លះពាក្យកណានឹងមាន ខ្លះប៉ុន្តែពាក្យហៅ គ្នាឲ្យតែពីខាងលើហៅមកក្រោមគឺហៅអាទាំងអស់អឺកាលហ្នឹង ខ្ញុំកណាអាត្មាទៅ ដល់ដំបងអង្គុយដកស្មៅខឿនបហេហ្នឹងមានព្រះបងមួយអង្គហ្នឹងរៀនថ្នាក់ជាមួយគ្នាហ្នឹងប៉ុន្តែទៅដំបងមិនតន់ស្គាល់ទេលោករឿងខ្មៅ លោកមាន ស្រុកកំណើតដូចម្ដុំស្នុកទ្រូឬក៏អឺអីហ្នឹងឯងតាមស្នុកទ្រូអីហ្នឹងលោកមករៀននៅនឹងដែរ លោកនិយាយរៀងតែដើនស្ដាប់ដូចមិនសូវបានផងលោកសួរហើយមកពីណាហើយត្មាងាកងាកមើលមិនទៅសួរកូនក្មេងហើយយើងលោកដែរមិនដែលឮពាក្យអញ្ចឹងនៅស្រុកត្មាមិនដែលនិយាយអញហែងមួយលោកអញ្ចឹងដល់ពេលហើយមកពីណាដងើមើលអញ្ចឹងអត់មែនកណាលោកសួរទៀតហើយមកពីណា បាទថាម៉េចអីអញសួរតែឯងមកពីណាដឹងណាស្ដាប់បានច្បាស់ប៉ុន្តែចូលចិត្តទេថាម៉េចលោកលែងមាត់លែងនិយាយដល់ពេលជុំលោកស្រុកនេះនិយាយអីចឹងវិញជាគិតគិតមកចឹងដល់ស្ដាប់លោកផ្សេងផ្សេងនិយាយអាហែងអាហែងចឹងមែនទេដូចមែននេះលោកដល់ពេលសើបសើបមើលទៅបាន ចេញពីចាតកាមកពេលជុំគ្នានិយាយអញចឹងហ្មងអញហែងអានេះអានេះធ្វើនេះអានេះអូមេអញ្ចឹងមេអញ្ចឹងតើមិនកូនអញ្ចឹងដែរហ្នឹងប៉ុន្តែអត់អត់និយាយពាក្យអញ្ចឹងតតទៅវិញទេលោកអាយុប្រហែលប្រហែលគ្នាហ្នឹងហៅអាអាកណាទៀនកណាលោកគ្រូអាចារ្យកណាលោកម្ចាស់យូយូអៀនហ្នឹងអស់លែងហ៊ានអាហាហ៊ានហៅអាអា ចុងក្រោយតែបើតែមួយគ្រូអីលេងលោកលេងសើចអីមានខ្លះលោកដាក់ឈ្មោះរហស្សនាមអីហៅនេះហៅនោះអីលោកលេងក្រៅផ្លូវការទេប៉ុន្តែអឺចាតិការនឹងចុងក្រោយសម្បីអាត្មាលោកអត់ហៅអាដែរព្រោះរាល់ពេលដែលគេនិយាយពាក្យអាមកនោះគឺមិនដែលអាទៅវិញអញទៅវិញអត់កណាទៀត ហៅហៅគេសិស្សគ្រូចាពីគុណម្ចាស់អីចឹងទៅយូរយូរលែងហៅអាមកចុងក្រោយសំបីចាតិកាហ្នឹងក៏លោកហៅអេលោកអេលោកណែនលោកហៅអាទេយើងគោរពគោរពលោកហៅអារឿងរបស់លោកប៉ុន្តែយើងវិធីសាស្ត្រដែលយើងឆ្លើយតបទៅវិញយើងហៅដោយគោរពយើងឆ្លើយដោយគោរព អញ្ចឹងចុងក្រោយលោកអត់ហៅអាផងលោកហៅហេលោកហេលោកណែនអញ្ចឹងទៅលោកអត់ហៅអាទេដូច្នេះនេះដូចដូចដូចបញ្ហាដែលលើកឡើងចេះបើយើងនៅវត្តជាមួយគ្នាជាមួយលោកឥឡូវយើងដឹងហើយលោកអាងចេះអាងចោះយើងស្អប់អាពាកគម្រោះគម្រើយនឹងយើងកុំកុំនិយាយអាពាកគម្រោះគម្រើយ ទោះបីយើងមិនមែនទៅគ្រប់គ្រងលោកយើងនិយាយមួយលោកមិនបានឧទាហរណ៍យើងនៅនឹងយើងមានទូនាទីអីទូចមួយហៅកូនចៅយើងបន្ទាប់នឹងគុំគំរោះគំរើដោយលើធ្វើឲ្យឃើញអាសេចក្តីល្អរបស់យើង ថាយើងស្អប់អាពាកអញ្ចឹងយើងកុំនិយាយអាពាកអញ្ចឹងហ្នឹងអាហ្នឹងគឺជាឥទ្ធិពលរបស់យើងតែទៅស្អប់លោកហ្នឹងគ្មានឥទ្ធិពលអីទេអាហ្នឹងកែលោកមិនបានព្រោះយើងវាអត់ដល់លោកតែយើងស្អប់អីយើងកុំជះអាសេចក្តីអាក្រក់បែបហ្នឹងទៅកូនចៅរបស់យើងហ្នឹងហើយ ដូចខ្ញុំណាថ្មស្អប់អីដូចមិនដែលទៅតបតមួយ គេអារឿងហ្នឹងតែតែបង្កើតផ្លូវដើរមួយទៀតថានេះអាផ្លូវនេះគេដើរកើតតើផ្លូវនេះគេដើរកើតតើមិនក៏មិនដើរផ្លូវហ្នឹងប៉ុន្តែបើយើងមិនមានអា model មួយឲ្យគេមើលទេយើងក៏វាចេញមួយដូចគ្នាឧទាហរណ៍ដូចកើតមនីរតនារាមអញ្ចឹងធិតពេលខ្ញុំណាថ្មអត់ចង់ធ្វើវត្តថ្មីទេអត់ទេប៉ុន្តែស្អីដែលស្អប់ស្អប់រឿងមួយគឺការប្រកាន់បាក់ពួក ប្រកាន់មកពីខេត្តនេះមកពីជាងាយអាណាកូនស្រុក អាណាមកពីក្រៅស្រុកអាណាកូនស្រុកគ្នាអញអាណាមកពីខេត្តឆ្ងាយមិនមែនគ្នាអញមកស្អប់អាហ្នឹងនឹងដូចដូចអ្នកស៊ូថាចុះក្រែងអ្នកបួសនៅជុំគ្នានៅជាមួយគ្នាបងប្អូនគ្នាថាត្រូវ មានកំណត់អញ្ចឹងប៉ិនមានកំណត់អញ្ចឹងធ្វើម៉េចជាសម័យមួយថាបើមាន ដីម្ដុំធ្វើ អ្នកដែលមកនៅជាមួយគ្នាទាំងអស់ forget forget បំភ្លេចចោលមកពីខេត្តណាកុំគិតអាមកពីខេត្តណាកុំគិតចឹងមែនតាំងពីមនីរដ្ឋកើតមកអាត្មាមិនដែលចាំលោកមកពីខេត្តណាទេប៉ុន្តែមកមានលក្ខខណ្ឌមិនមិនមិនមកនៅជាមួយគ្នាអត់ដែលចាំថាលោកមកពីខេត្តណាទេអត់ចង់ចាំមិនចង់ចាំណាកូនស្រុកអាណាអ្នកខេត្តពោធិ៍សាត់អាអ្នកអ្នកមិនខេត្តពោធិ៍សាត់អត់ទេកន្លែងហ្នឹងគ្មានអ្នកណាទេមកនៅកន្លែងហ្នឹងគឺយើងទាំងអស់គ្នាចឹងរបៀបអាត្មាស្អប់អាធ្វើចឹង តែស្អប់មិនមែនទៅធ្វើស្អីកន្លែងដែលយើងស្អប់ហ្នឹងទេមិនមែនទេបើយើងស្អប់អាហ្នឹងគឺថាអាហ្នឹងរស់មិនកើតទេអាហ្នឹងរស់ពិបាកណាស់យើងកុំធ្វើអាហ្នឹងហ្នឹងយើងធ្វើអ្វីដែលជាក្តី សម័យរបស់យើងថាធ្វើអញ្ចេះវាល្អធ្វើអាហ្នឹងឲ្យគេមើលមកហើយវាមិនត្រឹមតែឲ្យគេមើលធ្វើដើម្បីរស់ខ្លួនយើងមើលដើម្បីជាជារបៀបនៃការរស់នៅមួយយើងអបកាន់បពួកហ្នឹងណាធ្វើឲ្យចេញធ្វើឲ្យចេញទៅ ហ្នឹងហើយធ្វើចេញទៅល្អហើយហ្នឹងហើយ there is a will there is a way គឺមានបំណងហើយវាគង់តែមាន ផ្លូវចេញហ្នឹងអឺឈ្មោះ here sim here sim នេះកណាសូមឲ្យកូនម្ចាស់បកស្រាយពីចំណុច1 1អ្នកចេះធម៌2អ្នកយល់ធម៌ចំពោះកណាយល់ហើយ តែចង់ឲ្យពុទ្ធសាសនិកបានយល់កុំឲ្យច្រឡំកណា មិនមែនឲ្យតែចេះសូត្រមានន័យថា ឆ្លងចាក់ទុកនោះទេសូមអរគុណនឹងហើយតាមពិតចេះហើយនឹងយល់នឹង ជាភាសាខ្មែររបស់យើងចេះនឹងយើងអាចប្រែមកពី ការដឹងច្បាស់នឹងក៏បានប្រែមកពីពាក្យថាយល់នឹងក៏បានប៉ុន្តែអ្វីដែលជាបំណងរបស់អ្នកសួនអាត្មាយល់យល់ថាដោយសារសង្គមយើងហ្នឹងឲ្យតែចេះសូត្រធម៌ហ្នឹងចាំធម៌សម្រាប់សូត្រហ្នឹងយល់ដល់ខ្លួនឯងចេះអញ្ចឹងយល់ដល់ខ្លួនឯងនឹងយល់អាត្មាខ្លួនឯងពីមុនក៏អញ្ចឹងដែរគាត់ថប់បំណង នៃការទៅវត្តហ្នឹងគឺធ្វើម៉េចឲ្យចេះអានភាសាបាលីឲ្យចេះសូត្រធម៌អីចឹងហើយឃើញចាស់ចាស់គាត់ទៅវត្តហ្នឹងគឺនឹងហើយគឺអ្នកចេះធម៌ហើយអ្នកខ្លះទៅធ្វើអាចារ្យហ្នឹងឲ្យតែចេះសូត្រធម៌នាំវេនាំអីហ្នឹងគឺហៅអ្នកចេះឲ្យធ្វើអាចារ្យកើតហើយប៉ុណ្្នឹងឯងស្រុកយើងប៉ុណ្ណាមានស្អីហ្នឹងដូចថ្ងៃមុននិយាយមួយបងធំបោះអាត្មាហ្នឹង ថានឹងចាស់ចាស់ស្លាប់ចិត្តអស់ហើយសិលថ្ងៃនិយាយមួយគាត់បងប្រុសច្បងអឺឥឡូវចាស់ចាស់ស្លាប់អស់ហើយបងឯងគិតមិនធ្វើចាអីគេទៅអីគាត់ថាទោះរៀនធម៌មួយមេមិនចាំសោះទៅធ្វើអាចារ្យមិនអូចាំខ្លះទៅធ្វើកើតអត់ចាំសោះគាត់ថាអញ្ចឹងគាត់និយាយត្រូវហើយមិនជាខុសអីប៉ុន្តែចង់និយាយថាក្នុងផ្នត់គំនិតរបស់ប្រជាជនយើងឲ្យតែចេះសូត្រធម៌ធ្វើអាចារ្យកើតដែរឃើញទេ ចេះសូត្រចេះវេចេះដាអីហ្នឹងយល់ហើយអាចគិតថាខ្លួនយើង ចេះត្រឹមប៉ុណ្្នឹងហើយហើយទៅគាត់ចេះតតែគ្នាអញ្ចឹងទៅវាមានបានធម៌មែនតែននឹងជ្រួតជ្រាបទៅដល់ជីវិតអីអត់ទេហ្នឹងហើយមកយល់យល់បំណងអ្នកសួរថាធម៌នេះមិនមែនត្រឹមតែចេះសូត្រទេហើយដូចអាទៅរៀនបួសដំបូងហ្នឹងគឺ ឃើញគេសូត្រអាធរវែងវែងហ្នឹងមួយគេចាស់ដល់ពវីតកបាលជាយើងទៅដំបងរៀនតែអាធរបួសឃើញគេសូត្រយ៉ាងកេញហ្នឹងអូអស្ចារ្យហ្មងណាអស្ចារ្យហ្មងតាមមើលទៅអស្ចារ្យហ្មងសូត្រយ៉ាងកេញបួសបានមួយភាសាឃើញគេសូត្រអាយានីវែងបួសបានប្រហែលខែគឺសូត្រអាធរវែងវែងករណីឬក៏យានីហ្នឹងអស្ចារ្យណាអស្ចារ្យទៀតយល់ថាគេសូត្របានណាហ្នឹងចេះហ្នឹងហើយ មិនអានឹងទេអញ្ចឹងហើយបានអ្នកបួសពីរបីភាសាអីហ្នឹងសឹកទៅវិញអត់ចេះអីហ្នឹងគឺដោយសារច្រឡំថាមកដល់សូត្រធម៌សឹកទៅវិញហ្នឹងចេះច្រឡំអញ្ចឹងណាច្រឡំនឹងច្រឡំធំហ្មងបើដូចបរិស័ទទូទៅគាត់មិនសូវចេះច្រឡំទេព្រោះគាត់ធ្លាប់តែអត់ចេះស្រាប់ហើយដល់អ្នកបួសនោះច្រើនច្រឡំច្រឡំឲ្យតែចេះសូត្រធម៌ចេះអីមកច្រឡំថាចេះតែមកបានចេះទេសនាអីខ្លះខ្លះទៀតអូអានឹង កាន់តែថាចេះហើយព្រោះឡើងទេសមានណាតវ៉ាអីក៏ទេសម្នាក់ឯងចប់គេសាធុទៅហ្នឹងហើយអញ្ចឹងសរុបមកគឺអឺមួយក្រណចាំ សម្រាប់សូត្រតាមប្រពៃណីបើសិនជាមានខួរក្បាលចាំ3ដកហ្មងអូអានឹងល្អវិញចាំហ្មងចាំមកច្រើនហ្មងចាំរហូតដល់ត្រួត្រង3ដកទៅហ្មងអត់អីទេ ប៉ុន្តែចាំបានប្រហែលមេប្រហែលមេតាមតើការសូត្រប៉ុណ្្នឹងឯងមានបានរីកចម្រើនហើយអត់បន្តទៅទៀតគឺឈ្មោះ Star Small សូមគោរពព្រះអង្គករណីមាន សំណួរចង់សួរព្រះអង្គថា បើយើងមិនទាន់កំណត់ដឹងសេចក្តីទុកច្បាស់ទេតើការចម្រើនសតិប្បដ្ឋានអាចជួយឲ្យរួចផុតទុកបានដែរឬទេព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងរៀនដើម្បីកំណត់ដឹង ទុកឲ្យច្បាស់ហ្នឹងហើយរឿងនេះរឿងតែមួយទេសតបដ្ឋានការរលឹកដឹងនៅសភាវធម៌តាមសេចក្តីពិតហ្នឹងគឺរលឹកដឹងនៅធម៌ទាំងឡាយដែលតាំងនៅក្នុងត្រៃលក្ខធម៌នឹងដដែលនឹងឯងកាលណាការកំណត់ដឹងទុកមិនច្បាស់មានន័យថាសតិប្បដ្ឋាននឹងវាអត់កើតហើយសតិប្បដ្ឋានវាអត់កើតក៏មានន័យថាការកំណត់ដឹងទុកនឹងក៏អត់ច្បាស់ដូចគ្នាដែរពីព្រោះ ការកំណត់ដឹងទុកនោះមិនមែនយើងទេ គឺទូសតិនិងបញ្ញាអញ្ចឹងណាទូសតិនិងបញ្ញាទេតើដែលជាអ្នកកំណត់នោះដូចជាព្រះអង្គត្រាស់ថាការសិក្សានៅ បរិយត្តិធម៌ហ្នឹងគឺដើម្បី កំណត់ដឹងនៅសេចក្តីទុកមិនមែនយើងអ្នកកំណត់ដឹងទេគឺសតិតាហ្នឹងហើយប៉ុន្តែធម៌ហ្នឹងម្ដងព្រះអង្គនិយាយពីសតិទៅម្ដងនិយាយថាពីយើងកំណត់ដឹងអញ្ចឹងទៅប៉ុន្តែអង្គធម៌ដែលកំណត់ដឹងទុកបាននោះគឺទួសតិនិងបញ្ញានឹងឯង